យេអូខេសួស្តីអ្នកគ្នាបាទវិលត្រឡប់មកវិញជាមួយនឹង Channel VTK Official អ្នកគ្នាទៀតបាទថ្ងៃនេះគឺខ្ញុំមកប្រាប់អ្នកគ្នាបាទពីរបៀប down ទៀតបាទពីរបៀប download score បាទគឺកម្មវិធីលេងភ្លេងតាមទូរស័ព្ទដៃបាទគឺដូចជាកម្មវិធីនេះហ្នឹងហើយអ្នកគ្នានេះបាទជមើឈប់ចាំតិចបាទបាទខ្ញុំដាក់កម្មវិធីនេះ classic classic 5អូខេកម្មស៊ីកម្មកម្មស៊ីនិយាយខអាកម្មវិធី classic drum អូខេអញ្ចឹងអឺវាមានអកម្មវិធីលេងស្គាល់ហ្នឹងវាមាន2ហ្នឹងហើយអ្នកនរគ្នាបាទគឺកម្មវិធី classic drum ហ្នឹងមួយហើយនិងកម្មវិធី real drum អូខេអញ្ចឹងឥឡូវមកឲ្យខាតពេលវេលាយូរបាទអញ្ចឹងទៅ download ទាំងអស់គ្នាតែម្ដងបាទជាមុនបងបើកអ៊ីនធឺណិតមកបាទអូខេ ចឹងពេលមកដល់កន្លែងហ្នឹងហើយអ្នកគ្នាចូលទៅកាន់ Play Store បាទអ្នកគ្នាចំពោះនៅក្នុងទូរស័ព្ទ Oppo ហ្នឹងហើយអ្នកគ្នាលេងរៀលដរាមអត់បានទេបាទលេងរៀលដរាមទៅវារៀងតាក់តាក់មែនតើបាទវាអត់អត់ smooth ដូចនៅក្នុងទូរស័ព្ទ iPhone ឬក៏ទូរស័ព្ទ Samsung ផ្សេងផ្សេងចឹងនៅក្នុងអឺ Oppo គឺលេងបានតែ classic drum ឯងបាទចឹងចំណាយនៅ Omniscient ឲ្យអ្នកគ្នា download ចំពោះប្រភេទ iOS និងប្រភេទ Android មួយខុសពី Oppo ខុសពីប្រភេទទូរស័ព្ទ Oppo បាទចឹងខ្ញុំឆ្ងល់ដែរបាទដឹងដឹងមិនបាទបានក្នុង Oppo លេងទៅវាមានភាពតាក់តាក់មែនតើបាទអាហ្នឹងខ្ញុំមិនចង់និយាយអីបាទដោយសារតែលេងទៅវាតាក់មែនបាទយ៉ាចឹងបងអ្នកគ្នាចង់ download អ្នកគ្នានេះគ្រាន់តែ search ពាក្យថាសារថ្មីបាទ OEA R E A L នេះបាទ real drum real drum R E A L D R U M អូខេយើងចុចលើហ្នឹងមកបាទចឹងនេះអាហ្នឹងងាយងាយអ្នកគ្នាអ្នកគ្នាប្រហែលដឹងកម្មវិធី Play Store យើងគឺយើងគ្រាន់តែ download យើងចុចពាក្យថាតម្លើងវាតម្លើងឲ្យបាទនេះចុចពាក្យថាតម្លើងនេះមកអូខេបើចំពោះភាសាអង់គ្លេសវិញដាក់ install អូខេអញ្ចឹង ចំពោះខ្ញុំលេងនៅក្នុងទូរស័ព្ទ Oppo អញ្ចឹងខ្ញុំយក classic drum នេះបាទចាំមើលខ្ញុំវាយឲ្យអ្នកគ្នាមើលបន្តទៀតបាទចំពោះបងប្អូនដែលប្រើប្រាស់ទូរស័ព្ទដូចខ្ញុំបាទគឺទូរស័ព្ទប្រភេទ Oppo អញ្ចឹងណា CLA បាទនេះ classic drum D R U N អូខេអញ្ចឹងអ្នកគ្នាគ្រាន់តែចុចបញ្ជូនវាមកអូខេនេះ ខ្លះតែយើងវាយ classic drum ទៅវាឃើញ classic drum នឹងលើគេដូច្នេះហើយចឹងអ្នកគ្នាគ្រាន់តែចូលទៅកាន់ classic drum យើងនឹងមកអូខេហើយចុចពាក្យថាដំឡើងអានេះដោយសារតែខ្ញុំបានដំឡើងហើយចឹងវាដាក់ពាក្យថាបើកអូខេអ្នកនរគ្នាបាទចឹងវាដាក់ពាក្យថាបើកចំពោះអឺ English ចំពោះអង់គ្លេសគឺ open យ៉ាចឹង ខ្ញុំប្រាប់បានថាក្នុង classic drum ហ្នឹងបាទអញ្ចឹងចំពោះប្រភេទ real drum ខ្ញុំលេងអត់កើតអញ្ចឹងណាអ្នកគ្នាបាទអ្នកគ្នាប្រហែលជាយល់ហើយបាទអញ្ចឹងអូខេអញ្ចឹងយើងចូលទៅកាន់ classic drum យើងអ្នកគ្នាតែម្ដងបាទយ៉ាពេលចូលហើយអ្នកគ្នានេះអូខេសូមរងចាំបន្តិចបាទបាទនេះគឺជាកម្មវិធី real drum អូខេ ចឹងឧទាហរណ៍បើអ្នកទាំងអស់គ្នាចង់សារ៉េឬក៏ចង់កែភ្លេងឬក៏ប្រើប្រាស់ប្រភេទភ្លេងខុសពីភ្លេងដែលយើងបានមើលឃើញនឹងទៀតគឺដូស្កอร์ហ្នឹងហើយអញ្ចឹងអាឡោកឲ្យខាតពេលវេលាតោះអ្នកគ្នាគ្រាន់តែចុចអឺអារូបដៃស្កอร์នេះហ្នឹងមកបាទរូបស្កอร์ហ្នឹងមកនេះអូខេយើងចុចរូបស្កอร์ហ្នឹងមកបាទ ជីកប៉ាក់លើហ្នឹងមកវានឹងលោតអញ្ចឹងហើយអ្នកគ្នាបើកអ៊ីនធឺណិតមកបាទដើម្បីយើងទាញយកបាទទាញយកស្គរផ្សេងផ្សេងទៀតអញ្ចឹងនេះពេលមកដល់កន្លែងហ្នឹងហើយមើលសាសថ្មីបាទកន្លោអ្នកគ្នាមើលអត់តាន់អូខេសាសថ្មីបាទអ្នកគ្នាចុចលើរូបស្គរហ្នឹងមកឲ្យឲ្យរងចាំវាចេញហ្នឹងអ្នកនរគ្នាបើកអ៊ីនធឺណិតផងបាទអូខេពេលមកដល់កន្លែងហ្នឹងអ្នកគ្នាអង្កលមកខាងនេះមកអូខេ កាលមកខាងហ្នឹងអ្នកនាងនឹងឃើញពាក្យថា new អានេះ new អានេះថ្មីថ្មីអូខេនេះអានេះ most download ហើយយើងចុចពាក្យថា new អ្នកនាងពេលចូលមកដល់កន្លែងហ្នឹងចុចពាក្យថា new អូខេអញ្ចឹងបើអ្នកនាងចង់ដូរចង់ទាញយកស្គាល់មួយណាចង់ទិញប្រភេទស្គាល់ផ្សេងផ្សេងទៀតវាមានច្រើនចឹងឧទាហរណ៍បាទឧទាហរណ៍ឧទាហរណ៍ខ្ញុំទាញយកអានេះមួយចុះអូខេ ចឹងអ្នកគ្នាគ្រាន់តែរងចាំឲ្យវាលោតពាណិជ្ជកម្មនឹងចប់សិនបាទនេះគឺជា second គឺជានីតិដែលវាកំពុងតែដើរអ្នកនរគ្នាបាទអញ្ចឹងសូមរងចាំបន្តិចទៅបាទចឹងខ្ញុំសូមសំណូមពរដល់អ្នកនរគ្នាបន្ថែមទៀតបាទបាទខ្ញុំចេញជាវីដេអូ blog សូមអ្នកគ្នាជួយទស្សនាម្នាក់មួយម្នាក់មួយបាទកុំឲ្យខ្ញុំបាក់ទឹកចិត្តក្នុងការផលិតវីដេអូជាបន្តទៀតអ្នកនរគ្នាហើយចឹងបើអ្នកមកថ្មីបាទមិនទាន់បាន subscribe ទេបាទសូមមេត្តា ជួយបាទជួយ subscribe អ្នកមួយម្នាក់មួយមកបាទអូខេយ៉ាអ្នកគ្នាខ្ញុំបើពេលប៉ុណ្ណឹងហើយអ្នកគ្នាគ្រាន់តែចុចពាក្យថាថើយមិនពាក្យនេះចុចយ៉ាងសញ្ញានេះហ្នឹងបាទចុចថើយនេះមកអូខេហើយឃើញសញ្ញាគុណចុចគុណនឹងទៀតមកបាទអូខេយ៉ាពេលមកដល់កន្លែងហ្នឹងយើងចុចអាអត់មានចុចអីទៀតទេបាទឲ្យចាំរងចាំមកវាចេញបាទខ្ញុំច្រឡំហ្នឹងឯណាគ្នាបាទនេះពេលហ្នឹងហើយវាលោតដូរស្គរយើងតែម្ដងបាទ នេះដូរបាទយ៉ាពេលយើងដូរស្គាល់យ៉ាងបានហើយអ្នកនរគ្នាបាទឧទាហរណ៍អ្នកនរគ្នាចង់ចង់សារ៉េអានេះឲ្យវាមានសំឡេងស្រួយបាទអានេះបាទវាដាក់ទៅវាឆាំងឆាំងយ៉ាងទៅវា មានសំឡេង ដូចជាមិនពីរោះសោះបាទពេលយើងវាយទៅឬសូឆាំងឆាំងយ៉ាងវាដូចជា អត់សូវពីរោះបាទអញ្ចឹងអ្នកគ្នាគ្រាន់តែចុចទៅលើ អារូបមួយយ៉ាងដែរមកបាទអូខេពេលចុចទៅលើរូបមួយយ៉ាងដែរហ្នឹងអ្នកគ្នាជ្រើសរើសអឺ user នេះមក user អូខេ user user ហ្នឹងហើយហើយនឹងឃើញ change pad នេះបាទនឹង change អីបាទមិនសូវចេះអានដល់អ្នកគ្នាបាទ នេះឥឡូវខ្ញុំដាក់សេញដាក់ទៅគឺមានស្នាមអុចអុចហ្នឹងបាទចុចដាក់លើចុចលើហ្នឹងមករូបផ្ទាំងស្គនទៀតមកបាទអូខេពេលមកដល់កន្លែងវាវានឹងចេញប្រភេទចឹងហើយអ្នកនរគ្នាមិញយើងចុចលើនេះមកបើយើងចង់សេរីបាទខ្ញុំចុចអានេះខ្ញុំចង់សេរីអានេះហើយយើងចុច user អឺយើងចុចអានេះច្រឡំ user ចុចអាចុះឡើងចុះឡើងនេះបាទសញ្ញាចុះឡើងចុះឡើងហ្នឹងអ្នកគ្នាប្រហែលឃើញបាទសញ្ញាចុះឡើងចុះឡើងហ្នឹងអូខេចុចលើហ្នឹងមក បាទនេះខ្ញុំសេរី14បាទ14អានេះយកត្រឹម40បានទេអ្នកនរគ្នាបាទបាទនេះរៀងរៀងមមមដាក់ឥឡូវដាក់50មកកុំឲ្យវានេះទេបាទដាក់ត្រឹម50ហ៎បាទអូខេឥឡូវបាន50ហើយឥឡូវបើយើងចង់ដូរនេះទៀតអ្នកគ្នាគ្រាន់តែចុចលើហ្នឹងទៀតមកនេះ នឹងដូរឆាបនេះអ្នកគ្នាចុចលើរូបសេរីនេះទៀតមកហើយយើងចុចដល់4ណាអាហ្នឹងអាស្រ័យទៅលើអ្នកគ្នាចូលចិត្តបាទចូលចិត្តប្រភេទវាធម្មតាបាទជាមួយខ្ញុំដាក់ធំ5អានេះធំ5ចុះបាទដកដកអានេះដាក់ធំ70បាទចំពោះអានេះអឺលឺសំឡេងទៅខាងនេះអញ្ចឹងណាលឺសំឡេងមកខាងមកខាងអូខេ យើងដាក់ចំពាក់ក្រាលវិញមកយើងលឺសំឡេងពេញមូលបាទអូខេយើងចុចថយវិញទៀតមកបាទយ៉ាមានប៉ុណ្ណឹងណាអ្នកគ្នាបាទយើងចុចគ្រីបាទអញ្ចឹងវីដេអូខ្ញុំអស់បាទអ្នកគ្នាបាទមានប៉ុណ្ណឹងបាទចឹងបាទដល់គ្នាឆ្លាញ់មកក៏ដូចជាពេញចិត្តនៅវីដេអូហ្នឹងក៏បាទកុំភ្លេច Subscribe អ្នកមួយម្នាក់មួយបាទហើយ បាទខ្ញុំបញ្ជាក់ម្ដងទៀតនេះគឺពាណិជ្ជកម្មហ្នឹងគ្រាន់ពេលយើងបើកអ៊ីនធឺណិតទៅនៅក្នុងរាត្រាមហ្នឹងគឺតែតែមានចេញពាណិជ្ជកម្មចឹងមករហូតហ្នឹងឯងអ្នកនរគ្នាចឹងពេលអ្នកគ្នាចង់ទិញចង់ដូរស្គាល់ដូរអីតើតបើកពាណិជ្ជកម្មចឹងបាទបានវាអាចដូរបានហ្នឹងឯងអ្នកនរគ្នាបាទគឺគេត្រូវឲ្យយើងមើលពាណិជ្ជកម្មគេបានតិចបានតិចហ្នឹងបាទមាន use អីបាទអ្នកគ្នាមិនដូចកម្មវិធី game អីផ្សេងផ្សេងណានេះងាយស្រួលមែនតើបាទ យេអូខេអ្នកគ្នាអញ្ចឹងអឺអរគុណច្រើនបាទចំពោះការទស្សនារបស់អ្នកគ្នាបាទអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ